សួស្តីអញ្ចឹងថ្ងៃនេះយើងនិយាយពី critical load របស់សសរអញ្ចឹងស្អីគេ critical load របស់សសរយើងធ្វើឧទាហរណ៍ថាយើងមានបន្ទាត់ណាបន្ទាត់យើងប្រើហ្នឹងយើងសង្កត់វាទៅយើងឃើញបន្ទាត់យើងកោងណាបន្ទាត់យើងកោង អាហ្នឹងជាបាតប្រភពមួយណាដែលនៅក្នុងមេរៀនយើងយើងហៅវាថា buckling ភាសាខ្មែរយើងហៅថាភ្លាត់ភាសាបារាំងគេហៅ slum បំង buckling កើតឡើងនៅពេលដែលមានកម្លាំងសង្កត់ចុះកម្លាំងទាញអត់មានទេណាអញ្ចឹង បើសិនជារបាមួយរងកម្លាំងទាញរបាហ្នឹងតឹងដូចខ្សែហ្នឹងណាដូចខ្សែពួរដូចខ្សែកាបហ្នឹងយើងឃើញទេពេលយើងបញ្យួរស្ពានយោងយើងជីទៅស្ពានអ្នកលឿងយើងឃើញស្ពានយោងស្ពានកាបណាគេអត់ហៅស្ពានយោងស្ពានកាបអញ្ចឹងវាមានសសរវាមានកាបទាញបញ្យួរវា ចឹងអញ្ចឹងយើងហៅថាវាធ្វើការកម្លាំងទាញកាបគេយកវាមកធ្វើការកម្លាំងទាញព្រោះបើសិនយើងយកទៅសកប់ចប់ណាដូចខ្សែពួរអញ្ចឹងយើងទាញយើងចងចំអស់គោយើងទាញវាបានតែយើងសកប់វាអត់ពួរទេសកប់ទៅទុនយ៉ាងណាណាបាក់ខលីនឹងជាបានតភូតគ្រប់របានៅពេលដែលវារងកម្លាំងសង្កត់ប៉ុន្តែមិនមែន សង្កត់ភ្លាមបាក់ clean plan ទេហើយយើងយកប៊ិចមកសង្កត់ឧទាហរណ៍ប៊ិចណាប៊ិចរបស់យើងយើងសង្កត់វាទៅយើងអត់ឃើញបាក់ clean ទេសង្កត់រហូតដល់ប៊ិចហ្នឹងជួនកាលបែកជាប់អស់អត់បាក់ clean ទេហេតុអីសង្កត់ដល់បែកអស់មានន័យថាភាពធន់របស់វាត្រអត់បានណាវាបែកដោយសារភាពធន់មិនមែនបែកដោយសារ ភ្លាត់ទេតែអញ្ចឹងយើងឃើញថាវាមានតំបន់ខ្លះវាបែកដោយសារភាពធន់របស់បេតុងតែរបស់ខ្លះទៀតបែកដោយសារវាទន់ហ្មងដោយបន្ទាត់អញ្ចឹងយើងសកត់ទៅទន់ទន់ហើយកាច់បង្កោងវិញណាវាទៅជាកាច់បង្កោងវិញទៅជាកម្លាំងកាច់បង្កោងវិញពេលដែលខ្ញុំសង្កត់ទៅរបាខ្ញុំហងមុំម៉ងវិញព្រោះវាផ្្លាត់ណាភាសាខ្មែរហៅផ្្លាត់វាបាក់កលីង ចឹងគេត្រូវការទៀមទារកកម្លាំងមួយជា limit ណាជាកម្លាំង limit ដែលធ្វើឲ្យវាកើត buckling ធ្វើឲ្យវាកើតភាពផ្លាស់កម្លាំង limit ណាយើងហៅវាថា critical load អញ្ចឹង critical load យើងសេ PCR critical load អញ្ចឹងវាតំណាងឲ្យ តម្លៃមួយជា limit ដែលរបាយើងធ្វើការមុនផ្្លាត់អញ្ចឹងបើសិនជា key របស់ខ្ញុំតូចជាង key critical របានឹងអត់ផ្្លាត់ទេតែដល់ key critical ព្រុកហើយវាផ្្លាត់វាផ្្លាត់វាទៅជាកាច់បង្កោវាទៅជារមាយើងកាច់ចុះ key critical និងភាពធន់ខុសគ្នាខុសគ្នា key critical កាលណាវាធំជាងភាពធន់មានន័យថា របស់ហ្នឹងអត់ភ្លាត់ទេត្រូវហ៎បើវាធំយើងភាពធន់ភាពធន់យើងមានភាពធន់ណាវាមាន P សម្រាប់ strength នេះមួយទៀតជាភាពធន់តែ P critical វាវាជាកម្លាំងមួយតំណាងឲ្យកើត buckling សកត់ទៅ buckling កើតឡើងតែអញ្ចឹងតម្លៃ P critical គេត្រូវការប៉ាន់ស្មាននេះមិនគេអានាមិនអញ្ចឹងនៅក្នុងខ្ញុំនិយាយរបារបា ណាយើងត្រូវបដូរមកនិយាយថា column វិញសសរហេតុអីព្រោះរបាវាទូទៅរបាអាចជាធ្នឹមរបាអាចធ្វើការទាញអាចធ្វើការសង្កត់តែ column គឺ spectral សម្រាប់សង្កត់សសរណាភាសាបារាំងក៏ដោយអង់គ្លេសក៏ដោយ column ឬក៏ column ហ្នឹងគឺធ្វើការសង្កត់ហើយសសរផ្ទះ គឺ90%ធ្វើការសង្កត់ហើយគេមិនដែលធ្វើសសរផ្ទះមកធ្វើការ tension ឬក៏ bending ទេធ្នឹមគឺសម្រាប់ធ្វើទប់នឹងនោមម៉ងសសរគឺកម្លាំងសង្កត់ហើយណាចឹងហើយគេចូលចិត្តប្រើពាក្យ column ជំនួសឲ្យពាក្យរបាណាបាបាវាទូទៅពេកចឹង beam វាសម្រាប់ធ្នឹមសម្រាប់យើងធ្វើមួយមុំម៉ងមួយសៀដល់ពេល column គឺសម្រាប់សកត់ហើយ ចឹងចង់កណនីសរសរមួយគឺព្យាយាមគេធ្វើរោ P critical វាចឹងតាមការអង្កេតយើងឃើញថាបើសិនជាសសរមួយវែងសសរមួយវែងហើយស្ដើងវាងាយនឹងបាក់កលីងវាងាយនឹងផ្លាត់ណា easy to take place when it's subjected to compressive load បើសិនជាវា មូវាកម្មាប់ណាវាធាត់វាធំវាអត់ងាយបាក់លីងទេដូចខ្ញុំនិយាយមិញថាបិចហើយនឹងមិនតាន់ចឹងមិនតាន់វានឹងបាក់លីងពីព្រោះវាស្ដើងបើសិនជាយើងយកបន្ទាត់ជ្រុងបន្ទាត់មួយដោយដូចអឺទីបអញ្ចឹងជ្រុងសកតអត់ផ្លាត់ទេដូចអ្នកខ្លះមានបន្ទាត់ជ័រដែលដែលជ្រុងដែលរៀងជាថៃកោលនេះរៀងជាព្រីយើងសកតអត់អត់ងាយបាក់លីងទេ អាស្ដៅស្ដៅហ្នឹងណាដែលយើងហៅ slender វែងហើយស្ដៅសំបីតែដែកក៏ដោយយើងមើលដែកមួយដើមណាដូចដែកគាស់គាស់ដែកគោលយើងធ្លាប់ឃើញដែកគាស់មែនយកមកគាស់ដែកគោលគេហៅកង់គួរណាពួកដែកខ្នោះធំរឹងគាស់ណាខ្លាំងណាស់ប៉ុន្តែបើសិនជាយើងមើលដែកថ្នាំងបើដូចគ្នាដល់វែង នៅសំណង់យើងធ្វើឲ្យដែកមកដើមវែងយើងលើកកតុយក្បាលងិចងើកងិចងើកដូចដើមស្រល់អញ្ចឹងណាអញ្ចឹងវាវែងហេតុផលគឺវាវែងណាអញ្ចឹងគ្រាន់តែក្នុងការអង្កេតហ្នឹងវាដោយការពិសោធន៍អញ្ចឹងយើងឃើញវែងហើយស្ដើងណាដោយមនុស្សស្គមហើយខ្ពស់អញ្ចឹងអញ្ចឹងមនុស្សធាត់ហើយរៀងទៀបណាគាត់លើករបស់ខ្លាំងណាស់គាត់អត់អីទេគាត់ខ្លាំង តែស្គមស្គមហើយវែងវែងហ្នឹងអត់បានទេណាគាត់ងាយនឹងផ្លាត់ឆ្អឹងគាត់ណាហ្នឹងជាជាជាការប៉ັດស្គមស្គមវែងវែងគាត់បើយោងយិតណាគាត់ធ្វើការទាញអីខ្លាំងតែបើសិនជាឲ្យគាត់លើករបស់ធ្ងន់សកត់ឆ្អឹងអីអាចនឹងងាយនឹងបាក់តែមនុស្សតែធំធំហើយរៀងខ្លីខ្លីណាអត់ងាយផ្លាត់ទេវាបាក់គឺទៅដល់កម្លាំងរបស់ភាពធន់របស់វា កម្លាំងទ្ររបស់បេតុងឬរបស់ដែករបស់ឈើឯហ្នឹងណាហើយហេតុផលអីក៏ដោយឲ្យតែសសរហ្នឹងរងកម្លាំងទាញឬរឹសរបាមួយរងកម្លាំងទាញគឺ buckling มันអាចកើតឡើងទេណារងកម្លាំងទាញមិនអាចទេយើងយកខ្សែពួរទៅទាញរបស់ទាញគោទាញសាក់អត់អត់ផ្្លាត់ទេណាសកត់អត់បានតែទាញបានអញ្ចឹងដើម្បីកណនីកម្លាំងផ្្លាត់ អឺគេត្រូវការគណនាកម្លាំង limit ហ្នឹងគេហៅ P critical គេធ្វើឧទាហរណ៍មួយណាខ្ញុំសរសេរដាក់កណ្ដាលគេធ្វើឧទាហរណ៍អញ្ចឹងអាហ្នឹងជាជាឧទាហរណ៍របាមួយវាពិបាកយល់ណាដំបូងគឺលោកអឺលេគេហៅអឺលេគាត់ធ្វើការពិសោធន៍គាត់យករបាមួយ ណាគាត់ធ្វើការកណនាជា mathematics គាត់សង្កត់ p ណាតើការណាសង្កត់គឺលើក្រោមហ្នឹងអញ្ចឹងបើសិនជារបាហ្នឹងរឹងណាទី1របាហ្នឹងរឹងអញ្ចឹងយើងស្មើនឹងដល់កម្លាំងផ្្លាត់អីឯងគាត់កាត់រមានឹងជា2ហើយដាក់សលាក់1ដាក់ប៊ូឡុងដូចដាក់វិចអញ្ចឹងណាអញ្ចឹងកាត់ជា2មានន័យថា L របស់វា ចែកនឹង2ណាអលើ2អលើ2អញ្ចឹងអានេះជាប៊ូឡុងមួយហើយគាត់ដាក់រសើររសើរនេះជារសើរមួយចងជាប់នឹងវិញ្ចាំងណាមួយណាយើងឃើញរសើរអាចធ្វើការកម្លាំងសកត់អាចធ្វើការកម្លាំងទាញណារសើរអញ្ចឹងរសើរ វាអាចសកត់ចូលហើយវាក៏អាចទាញចេញដែរណាដូចគ្នាយើងចង់ថាវាសង្កត់ចូលក៏បានយើងចង់ថាវាទាញចេញក៏បានបើសិនជាគេសង្កត់របាហ្នឹងគេអាចសង្កេតឃើញថារបាហ្នឹងអាចទុនដូចមនុស្សមានចង្គង់អញ្ចឹងទុនចង្គង់ណាមនុស្សយើងអាចទុនចង្គង់នៅកន្លែងសន្លាក់ហ្នឹងវាទុនដោយសារកម្លាំងសង្កត់អញ្ចឹងចង្គង់មនុស្សអញ្ចឹង ពេលដែលយើងដើរតម្ងន់ខ្លួនយើងជង្គង់យើងអាចទន់ចាណាបើសិនជាទុនមកខាងនេះរសើយើងធ្វើការកម្លាំងសកត់ចូលឲ្យត្រូវហើយរសើយើងសកត់ចូលណាពីដំបងវានៅនេះឥឡូវវាហូរចូលបានចម្ងាយនេះអញ្ចឹងនៅក្នុងរសើយើងដឹងហើយវាមានមេគុណការសើវាមានមេគុណរសើការតែគេមេគុណរសើការការគុណនឹងបំលាស់ទីណាបំលាស់ទីនេះយើងហៅ x ក៏បាន គុណនឹងបំលាក់ទីស្មើនឹងកម្លាំងមានសញ្ញាដកណាពេលខ្លះគេសេសញ្ញាដកយើងមិនបាច់សេប្រហែលដែរចម្លៃដាច់ខាតក៏បានណាកម្លាំងដកសញ្ញាដកបង្ហាញពីកម្លាំងប្រច្រាស់នឹងទិសដៅរបស់អឺ x x ទៅស្ដាមកម្លាំងទៅឆ្វេង x ទៅឆ្វេងកម្លាំងទៅស្ដាមណាអញ្ចឹងគេសេសញ្ញាដកអញ្ចឹងអឺបើសិនជាយើងនិយាយតែអាងដងស្ទេបាច់ក៏បានដែរសញ្ញាដក ចឹងពេលដែលខ្ញុំសង្កត់ p ហើយរបាយើង នេះរឹងណារបារឹងមានន័យថាអាផ្សេងទៀតអត់ខូចទ្រង់ទ្រាយយើងសន្មតណាជាការសន្មតពាក្យថារឹងហើយគឺ អានេះក៏មិនរួញមៀតមិនរួញមៀតមានបំលាស់ទីតាទឹកតាទីដៅ x នេះឯងណាពីចំណុច a មក a' ទៅណាចំណុច a នៅនេះ Thank you. ចឹងយើងឃើញភ្លាមថាមានបំលាស់ទីយើងដឹងហើយប្រវែងនេះប្រវែងវាគឺ L លើ2ប្រវែងសសរហ្នឹងមុំនេះខ្ញុំតាំងវាដោយតែតាចឹងយើងអាចសរសេរតំណាក់តំណងអឺ x ចែកនឹង L លើ2ជ្រុងជ្រុងឈោមជ្រុងឈោមចែកនឹង y ពោ ជា sin ណាខ្ញុំទៅសេអញ្ចឹងក៏បានយើងចង់សេខាងនេះជាតង់ក៏បានដែរជាតង់សងក៏បានដែរអត់អីទេណាចង់និយាយថាស៊ីនក៏បានកុសក៏បានព្រោះថាយើងចង់និយាយមុំទូចណាមុំទូចមុំទូចមុំតូចស៊ីននេះតែតាវាសឹងតែស្មើនឹងតែតា នៅក្នុងមេរៀនយើងខ្ញុំសរសេរតង់សងខ្ញុំនិយាយថា L លើ2នេះអញ្ចឹងជ្រុងឈោមចែកនឹង L លើ2ជាតង់សង x លើ L លើ2ជាតង់សងណាហើយវាចិត្តស្មើនឹងតែតាដែរតែតាជាមុំហេតុអីព្រោះយើងចង់និយាយលើមុំតូចកាលណាមុំតូចអ៊ីប៉ូនេះវាសឹងតែស្មើនឹងជ្រុងជាប់នេះណា L លើ2ប្រវែងនេះ ហើយនឹងកម្ពស់នេះវាសឹងតែស្មើគ្នាព្រោះយើងសន្មត់ថាអឺពីរនេះវាវាក្បែរគ្នាណាវាវាសឹងតែស្មើគ្នាមុំតូចចង់និយាយលើមុំតូចអញ្ចឹងវាស្មើនឹងតែតាយកមកណាស៊ីនក៏ដោយតង់ក៏ដោយឲ្យតកាណាតែតាតូចពីរហ្នឹងវាស្មើនឹងតែតាគិតជារ៉ាត់អញ្ចឹងណាស៊ីននេះហើយនឹងតង់សងដោយសារប្រវែងពីរនេះ ក្បែរគ្នាណាសឹងតែស្មើគ្នាប្រវែងនេះក៏អលលើ2 កម្ពស់នេះក៏ l លើ2អញ្ចឹង x ស្មើនឹងតែតាគុណនឹង l លើ2ណា x តែតាគុណនឹង l លើ2អញ្ចឹងខ្ញុំចំនួនចូលទៅខ្ញុំឃើញ s s ជាកម្លាំងដែលធាក់ចូលចេញចូលនេះហ្នឹងណា s s ជាកម្លាំងរបស់ reserve អញ្ចឹងកម្លាំងនេះត្រូវរុញចេញ s ត្រូវរុញចេញណា ចឹង S របស់ខ្ញុំមកនឹងការនៃគុណគុណនឹង x គឺ data គុណនឹង l លើ2 data គុណនឹង l លើ2ចឹងយើងមកមកមើលសម័យកាលអឺកម្លាំងរបស់យើងបើសិនជាខ្ញុំសរសេរសម័យកាលម៉ូម៉ង់ម៉ូម៉ង់ធៀបនឹងចំណុច0.5 a ឬក៏ចំណុចណាមួយសម័យការលំនឹងយើងអាចសរសេរមុំម៉ងព្រោះថាធម្មតា p គុណនឹង x វាបង្កើតបានមុំម៉ងហើយយើងចង់សរសេរសម័យការមុំម៉ងក៏បានធៀបនឹងចំណុចណាមួយស្មើ0ឬសេសម័យការកម្លាំងធៀបអឺ f ផលបូកកម្លាំងស្មើ0តាមទិស y និងតាមទិស x នឹងសម័យការលំនឹងអញ្ចឹងតាមទិស x វាមានកម្លាំង f នេះមួយនេះ កម្លាំងធាក់កម្លាំង S ពណ៌ក្រហមនេះណាហើយមួយទៀតគឺកម្លាំង P ព្រោះធម្មតា P ខ្ញុំសកត់ពីលើរបាខ្ញុំនៅខាងនេះណាមានមុំតែតារបាអញ្ចឹង P នេះវាសកត់ពីក្រោមណាវាឆ្លោះគ្នាចានេះជាតែតាដែរអញ្ចឹងវាត្រូវតែមាន P F នេះមួយត្រូវតែមាន px 1នេះ px អញ្ចឹងអឺគេអាចសរសេរ2ដងព្រោះបើសិនជាលើឲ្យមួយក្រោមឲ្យមួយណាលើនេះឲ្យមួយអាក្រោមនេះឲ្យមួយរបាពីរខាងខាងក្រោមមួយខាងលើមួយណាអញ្ចឹងយើងសេបានធៀមថា S របស់ខ្ញុំនេះត្រូវតែ បូកនឹង2ដង px ហ្នឹងត្រូវស្មើ0ហើយបើសិនជាយើងធ្វើកាត់វាណាខ្ញុំកាត់វានេះ p ខ្ញុំកាត់ vector ហ្នឹងខាងនេះ px នេះតែតាអញ្ចឹងដូចគ្នាណាខាងក្រោមក៏អញ្ចឹង p ខាងនេះ p អឺ p ទៅលើខាងក្រោមដល់សេអញ្ចឹង p ទៅលើ px នៅនេះចឹងនេះ data តែអញ្ចឹង px ត្រូវតែស្មើនឹង p គុណនឹង tangent data តែមិញយើងនិយាយឲ្យថាវាមុំវាតូចតែអញ្ចឹង px ស្មើនឹង p គុណនឹង data បាទអញ្ចឹងយើងទៅសេព្រាមថា s ខ្ញុំត្រូវបូកទិសវាផ្ទុយគ្នាណាទិសវាផ្ទុយគ្នា ចឹងយើងសេសម័យការស្មើមកណាព្រោះនេះវាវាបូក1ដក1ខ្ញុំសេវាស្មើយកបានបូក1ដក1មានន័យថាបើសិនខ្ញុំជំនួសចូលខ្ញុំយកអានេះស្មើវិជ្ជមានអានេះត្រូវអវិជ្ជមានណាបើតាមទិសដៅ vector តាមទិសដៅ vector ហ្នឹងខ្ញុំអាចសេដក f បូកនឹង 2px ស្មើ0អានេះយើងគិតទិសដៅ vector ណាអានេះយើងគិតសេ vector ចេះចោះអញ្ចឹង f ខ្ញុំត្រូវស្មើនឹង 2px អញ្ចឹងយើងជំនួសចូលទៅ 2px ខ្ញុំគឺ2ដង p ដែលតា p ជាកម្លាំងសង្កត់ពីលើណា px គឺរុញមកខាង s របស់ខ្ញុំ គឺការតែតា l លើ2ការតែតា l លើ2អញ្ចឹងខ្ញុំទៅសេ p របស់ខ្ញុំស្មើនឹងតែតាសម្រួលគ្នា l ការ l លើ4តែអញ្ចឹងយើងឃើញពេស្មាការ L លើ4ស្អីគេពេស្មាការ L លើ4ជាតម្លាក់ជាកម្លាំងមួយការជាមេគុណរបស់រសើររសើរយើងរឹងថងណារសើរយើងខ្សោយការយើងតូច L ជាប្រវែងយើងឃើញហ៎វាមានតំណែងដំណងមួយភាពរឹងរបស់ការហើយនឹងតំណែងដំណងរវាងប្រវែង L ការ L លើ4បើសិនជា L ខ្ញុំធំ ពេលខ្ញុំនឹងធំបើសិនជាការខ្ញុំធំពេលខ្ញុំនេះក៏ធំដែរអញ្ចឹងគេថាពេលនេះណាគេហៅថាពេលមួយនេះការឲ្យលើ4បើសិនជាពេលដែលខ្ញុំសង្កត់ហ្នឹងវាធំជាងការឲ្យលើ4ការនៅលើ4ជាតម្លៃកង់ស្តង់មួយហើយណាខ្ញុំមាន research ខ្ញុំមានសសរខ្ញុំមានការឲ្យលើ4ហើយណាខ្ញុំហៅវាជាពេល1អញ្ចឹងបើសិនជា តម្លៃពេលហ្នឹងវាពេលដែលខ្ញុំ apply អានេះខ្ញុំហៅវាពេល1ចុះតែបើសិនជាពេលខ្ញុំហ្នឹងធំជាងពេល1ហ្នឹងហើយនឹងតូចជាងពេល1ហ្នឹងតើមានអីកើតឡើងធំជាងពេល1មានន័យថាពេលដែលខ្ញុំសកត់ហ្នឹងវារុញវាធំជាងអា S ហ្នឹងហើយ ឃើញព្រោះហ្នឹងវាកើតឡើងពីកម្លាំងរសើរនេះធំជាងវាធំជាងអាកម្លាំងទប់របស់រសើរហ្នឹងអញ្ចឹងវាធ្វើឲ្យរសើររបស់យើងលូតវែងទៅវែងទៅស្អីគេលូតវែងទៅវែងទៅវាបាត់បង់លំដាំងដូចមនុស្សទុនជង្គង់អញ្ចឹងទុនជង្គង់បន្តិចទៅដួលបណ្ដោយអាហ្នឹងអញ្ចឹងវាបាត់បង់លំដាំងពេលខ្ញុំសង្កត់ពេលមក ធំជាងការលើ4ហួសហើយណាហួសលំនឹងវាហើយអញ្ចឹងទោះជាពេលរបស់ខ្ញុំមិនកើនក៏ដោយក៏ cursor នឹងលូតវែងទៅវែងទៅណាកម្លាំងរបស់វាកើនឡើងធំទៅធំទៅអញ្ចឹងវាលែង stable ណា unstable stable គឺលំនឹងដល់ពេលដែលវាតូចជាងវា stable stable មានលំនឹងមានលំនឹងមានន័យថា បើសិនជាខ្ញុំសង្កត់កម្លាំងនឹងឧទាហរណ៍ថា P1 P1 នេះការ L4 នឹងស្មើ10ណាឧទាហរណ៍វាស្មើ10ខ្ញុំសង្កត់ P មកស្មើ8អញ្ចឹងវាតុនណាវាតុនបន្តិចវាមាន កំហុសទ្រង់ទ្រាយមែនតែអត់ទៅណា8នៅតែនឹងដែរណាពេលមកខ្ញុំសង្កត់មក8អានេះវាផ្អៀងបានដែរតាមួយហើយវានៅជាប់អត់អីទេតែបើសិនជាខ្ញុំសង្កត់ហើយ ធំជាង10អញ្ចឹងកន្លែងនេះខ្ញុំសេសញ្ញាស្មើមួយទៀតណាធំជាងបើ10អត់អីទេធំជាង10កំហុសត្រង់ទ្រាយនឹងធំអញ្ចឹងផ្លាត់ទៅហើយណាទុនចង្គង់ហើយដោយដោយមនុស្សទុនចង្គង់អញ្ចឹងតែអញ្ចឹងអាហ្នឹងយើងហៅថា unstable unstable គឺថាតែយើងដាក់ហើយយើងអត់មានកម្លាំងកម្លាំងក៏ដោយក៏វាដួលដែរណា unstable នេះហើយនេះគេ សរសេរដូចនៅក្នុងមេរៀនអញ្ចឹងណា neutral equilibrium ការ L លើ4ណាគេប្រើ cursor មកនិយាយអញ្ចឹងការ L លើ4គឺតំណាងឲ្យសម័យការហ្នឹងវាលំនឹង ជាកន្លែង limit វាការ L លើ4គឺកម្លាំងព្រំដែនវា limit តូចជាងហ្នឹងវា stable មានន័យថាវាទៅវិញទៅវាទប់ជាប់ណាវាអត់ល្អលទៅទៀតទេវាទប់ជាប់ យើងដាក់បន្ទុកទៅវាអាចទប់ជាប់ណាប្រឡែងមកវិញវាអាចផុតមកភាពដើមវាវិញតើលើសពី PCR ហ្នឹងឬ P critic ហ្នឹងវា unstable ហើយអញ្ចឹងតើហ៊ានលើសមិនមែនវាមកវិញទេណាវាដួលទៅមកវាមិនមែនដួលដោយសាររបាហ្នឹងបែកទេសសហ្នឹងបែកទេវាដួលដោយសារទុនទៅមកណាកម្លាំងការហ្នឹង ទប់អត់ជាប់ហើយ reserve យើងទប់អត់ជាប់ហើយទុននៅមកអញ្ចឹងយើងអាចធ្វើឧទាហរណ៍ហ្នឹងដោយប្រើគេអាចប្រើ reserve ឲ្យផ្សេងណាតែប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយណាគេចាប់ផ្ដើមធ្វើអឺសម័យកាបន្តទៀតគឺលោកអឺលេណាអឺលេគាត់សរសេរសម័យកាមួយដោយគាត់សន្មតយក idea column idea column គឺ column មួយសសរមួយដែល perfect vertical របស់ដែលយើងធ្វើវាមិនអាចទេមិនអាច perfect ទេណា perfect មានន័យថាឥតខ្ចោះគឺត្រង់ប្លឹងហើយ material វាគឺ homogeneous linear elastic អឺបន្ទុកគឺសកត់ចំអះហ្មងអញ្ចឹងគាត់ចាប់ផ្ដើមគណនាអឺ critical load តាមនឹងអញ្ចឹងយើងមើល សសរមួយ homogen homogen មានន័យថាអត់មានលាយអីទេណាថាអឺស្អីគេមកមុខម៉ាតេយ៉ូយើងក៏តែមកមុខគេអត់លាយទេហើយបន្ទុកគឺ perfect center មកណានៅចំអមកអត់ខ្ចោះសសរយើងត្រង់អត់ខ្ចោះអត់មានល្អៀងទេណាអត់មានអីមុំម៉ងអីកើតឡើងទេ ហើយតម្រវាជា pin អញ្ចឹង pin មានន័យថាសន្លាក់ណាសន្លាក់លើសន្លាក់ក្រោមតម្រវាជា pin អញ្ចឹងគេគូជាបន្ទាត់ pin ខាងលើ pin ខាងក្រោមណាល្អឥតខ្ចោះកម្លាំងគឺសកត់ពេអញ្ចឹងពេលដែលខ្ញុំសកត់ យើងឃើញសសរយើងចាប់ផ្ដើមកោងបើសិនជាវាកើតឡើង បាក់ក្លីងកើតឡើង វាចាប់ផ្ដើមកោណានេះអញ្ចឹងយើងមើលពីមុនយើងមានសម័យកាណាសម័យកានៅក្នុង structure យើងសរសេរថាកម្លាំងយើងមានធ្នឹមមួយធ្នឹមយើងធម្មតាហងអឺបន្ទុកយើងមានបន្ទុកគុយណាយើងសរសេរថា v ជាអង្គតេក្រាលដកគុយ dx ហើយ m ជាអង្គតេក្រាល v dx អញ្ចឹងវាជាអង្គតេក្រាល2ដងរបស់ដកគុយ dx ឬគេសេម្យ៉ាងវិញទៀតថាអឺ derivative m ជា v derivative m ជា v ណាចឹងបើសិនជាគេធ្វើបន្តទៀតណាគេធ្វើបន្តទៀតដើម្បីរៀន structural analysis គេធ្វើបន្តទៀតគេនិយាយពីកំហូតត្រង់ទ្រាយវានេះកំហូតត្រង់ទ្រាយរបស់អានេះវាមាន2មួយគឺភាពណាបណានេះគេផ្សេងអសមញូពេលខ្លះគេតាំង y ក៏បានដែរណាយើងតាំងមញូតាមសភៅទៅអានេះយើងជាតែតាជាមុំជាមុំតែតាណាអញ្ចឹងតែតា គុណនឹង EI E ជា module elastic I ជា moment energy វាស្មើនឹង derivative វាស្មើនឹង integral របស់ M dx ណាវាបណ្ដេញគ្នាហើយអតតានេះវាជា integral របស់អាមួយនេះនេះ mu នេះអញ្ចឹងគេអាចសរសេរថា derivative របស់វា derivative វា ជា data ហើយ derivative របស់ data ជា m ណាអានេះជា data អញ្ចឹងនាំឲ្យ derivative ពីរដងណា derivative ពីរដងហើយគុណ ei ទៀតហើយគុណ ei ទៀតជា m ជា moment អញ្ចឹងយើងមើល moment បើសិនជាយើងមកមើលអានេះវិញនេះកន្លែងនេះជា data វាឯង ណាជាភាពតាបៀអញ្ចឹងមុំម៉ងអាចស្មើគេកម្លាំងគុណដៃខ្នោះណាបើសិនជាខ្ញុំគូខ្ញុំកាត់អខ្ញុំធ្វើហ្នឹងណាខ្ញុំកាត់អមកនេះជាពេកន្លែងនេះក៏ជាពេដែរខ្ញុំកាត់មុខកាត់វាតែអញ្ចឹងមុំម៉ងខ្ញុំត្រូវគូមកនេះអឹម ទិសវិជ្ជមានណាដែលយើងគិតថាហ្នឹងជាទិសវិជ្ជមានសន្មត់គេសន្មត់ទេតម្លៃដកមួយបូកសន្មត់ទេអញ្ចឹងអឹមហ្នឹងវាត្រូវស្មើនឹងដកពេញូអឹមស្មើនឹងដកពេគុណនឹងញូអញ្ចឹងខ្ញុំជំនួសចូលប្លុក derivative ទី2របស់ញូពេលខ្លះយើងសេ y ក៏បានដែរណាបើ y ei ហ្នឹងវាស្មើនឹងដកពេគុណនឹងញូ យើងបបល់វាទៅខ្ញុំចែកវាខ្ញុំអាចសរសេរជាទម្រង់អញ្ចឹងនឹងជាសមីការអីគេ differential សមីការ differential ដោយក្រេទី2ខ្ញុំអាចចែក EI ស្មើ0ណាខ្ញុំសេវាស្មើ0ខ្ញុំលើក EI មកបោះមកខាងឆ្វេងវិញមកខ្ញុំសេវាស្មើ0អញ្ចឹងសមីការ differential ចម្លើយរបស់វាគឺអាចមាន sin មានកូសណាដើម្បីគណនាសមីការ differential គេគ្រាន់តែប្រភពឯងប្រភពថា μ ខ្ញុំ ស្មើនឹងវាអាចមានស៊ីមានកុកហើយគេប្រភពណាឧទាហរណ៍ថាវាមានមេគុណស៊ីនអូមេហ្គាបូកនឹងមេគុណមួយទៀត C2 កូសអូមេហ្គាហេតុអីព្រោះវាតាក់ទងនឹង derivative សម័យកាលវាគឺ derivative យើងអាចសរសេរថាអញ្ចឹងខ្ញុំព្យាយាមរកសម័យកាលមួយ derivative ទី2របស់វាស្មើនឹង e លើ e i គុណនឹងខ្លួនបូកខ្លួនវាទៅស្មើ0អញ្ចឹង derivative ទី1របស់ sin គឺ cos derivative cos គឺដក sin ឃើញទេវាស៊ីសងបានហើយ sin មួយដក sin derivative ទី1របស់ cos គឺដក sin derivative ទី2មកវាទៅជាដកវាទៅជាដក cos វិញដល់អញ្ចឹង cos និងដក cos ស៊ីសងគ្នាទៀតអញ្ចឹងបានគេសន្មត់ថាចម្លើយរបស់វាអាចមានដល់ហ្នឹងតែ omega យើងអត់ដឹងទេ យើងដឹងថាអូមេហ្គាជាអនុគមរបស់ x ព្រោះថា mu ជាអនុគមរបស់ x mu នេះជាអនុគមរបស់ x ហេតុអីជាអនុគមរបស់ x យើងមើលអានេះជា x ណា x គឺបដោយអះ x ស្មើ0នៅកន្លែងនេះ x គឺបដោយអះអញ្ចឹង x ស្មើ0នៅក្រោមនេះ x ស្មើ l នៅលើនេះណា x ស្មើ l នៅបដោយរបស់ថ្នាំដល់សសរ x ស្មើ0គឺនៅបានសសរ chẳng như phơ vi bà xanh thì trình hành đây đây là là về về đón lợi ảnh ចឹងយើងធ្វើវាទៅបើសិនជាខ្ញុំចំនួនអានេះចូលខ្ញុំឃើញទេនេះខ្ញុំ derivative ម្ដង derivative mu លើ dx xin tới ទៅជា cố c muối omega cổ omega đây là derivative វាអឺ d omega ណាច្រឡំណា d omega នេះត្រូវ d omega លើ dx ហើយកូសទៅជាដកស៊ីន d omega លើ dx ស៊ីនណា derivative របស់ស៊ីននេះ omega លើ dx យើង derivative វាធៀប x វាត្រូវស្មើនឹង d omega លើ dx គុណនឹង cos omega ណាណា derivative derivative អានេះស្មើនឹង d ដាក់ក្នុងសិនហើយចាំ d ខាងក្រៅដូចគ្នា d cos omega លើ dx វាស្មើនឹងដក d omega លើ dx sin ដក sin d cos ស្មើដក sin ហើយ d ម្ដងទៀតបើសិនខ្ញុំ derivative ម្ដងទៀត d ពីរដងខ្ញុំយកអានឹង derivative ឡើងវិញម្ដងទៀតអញ្ចឹងអឺ C ជាមេគុណនៅដដែល d omega លើ dx វាឡើង2ដងណាព្រោះអូមេហ្គាណាហើយកូសទៅជាស៊ីនវិញអានេះស៊ីនទៅជាកូសកូសទៅជាដកស៊ីនតាមសញ្ញាដកណាដកស៊ីនអញ្ចឹង C2 អូនេះ C2 derivative ពីរដងអូមេហ្គាលើ dx ហើយអានេះទៅជាកូសអូមេហ្គាវិញខ្ញុំយកអាហ្នឹងមកបូកមួយអាខាងលើហើយឲ្យវាស្មើ0 ណាបូកចូលគ្នាទៅស្មើ0យកយកវាទៅបូកមួយខ្លួនវាអញ្ចឹងមានន័យថាខ្ញុំត្រូវការអឺ C នេះខ្ញុំខ្ញុំដាក់វាចូលនៅក្នុងនេះដក C1 derivative ពីរដងវាណា d omega ការ៉េលើ dx ទីនេះ omega នេះ sin នេះ cos 2 d ពីរដង omega dx អូមេហ្គាបូកនឹងនេះយក p មកគុណនឹងវាអញ្ចឹង p លើ ei c1 សនេះអូមេហ្គាបូកនឹង p លើ ei c2 កូសអូមេហ្គាហើយស្មើ0អញ្ចឹងយើងឃើញតួវានេះ1អានេះ1ស៊ីននិងស៊ីនកូសនិងកូសណាមានន័យថាតួនេះបូកចូលគ្នាស្មើ0 លើក C អឺនាំឲ្យអីគេ derivative 2ដង derivative 2ដងអឺវាទៅជាការ៉េណាសេវា derivative 2ដងវាត្រូវស្មើនឹង T លើ EI ណាអឺ ចឹង p លើ e i derivative 2ដងរបស់ omega ស្មើនឹង p លើ e i នេះកន្លែងនេះខ្ញុំផ្លេចដាក់ omega x ណាព្រោះនេះជា x ខ្ញុំត្រូវសេ omega x ចឹងអានេះ derivative omega x ស្មើ omega omega ជាកង់ស្តង់ហើយណា omega x ចឹង omega ជាកង់ស្តង់ហើយកន្លែងនេះខ្ញុំត្រូវមានជាប់នៃអនុគម x ព្រោះវាជាអនុគមជាប់ x យើងសរសេរមិញណា វាជាអនុគមជាប់ x អញ្ចឹងអូមេហ្គានេះមាន x ណា derivative អូមេហ្គាលើ dx អញ្ចឹង d ពីនេះអូមេហ្គា x លើ dx ហ្នឹងវាស្មើនឹងអូមេហ្គាកុសអូមេហ្គា x ណាអញ្ចឹងកន្លែងនេះស្មើនឹងអូមេហ្គាកន្លែងនេះស្មើនឹងអូមេហ្គាការ៉េណាចានេះវាស្មើនឹងអូមេហ្គាការ៉េ ព្រោះអូមេហ្គាជាកង់ស្តង់ណាយើងទៅសេថាអូមេហ្គាខ្ញុំកង់ស្តង់ណា derivative របស់វាអូមេហ្គា x ពីរដងនេះវាទៅជាអូមេហ្គាការ៉េទៀតអឺអូមេហ្គាជាកង់ស្តង់1អូមេហ្គាជាកង់ស្តង់1ណាមិញដោយសារខ្ញុំអត់បានដាក់ x នៅនៅក្នុងនេះនេះខ្ញុំអត់បានដាក់ x នៅក្នុងនេះអញ្ចឹងត្រូវដាក់ x 1អញ្ចឹងអូមេហ្គាជាកង់ស្តង់1អញ្ចឹង derivative ម្ដងរបស់វា ស្មើនឹងអូមេហ្គាទៅទេអានេះក៏អញ្ចឹងដែរណាស្មើនឹងអូមេហ្គាទៅទេដក derivative 2ដងរបស់វាស្មើនឹងអូមេហ្គាការ៉េអូមេហ្គាម្ដងអូមេហ្គាការ៉េនេះក៏អូមេហ្គាការ៉េហើយអឺយើងសរសេរបានថាអូមេហ្គាការ៉េស្មើ p លើ ei x ឬក៏ p លើ ei អញ្ចឹងនាំឲ្យអូមេហ្គាខ្ញុំស្មើនឹងឬ PDEI ណាអូមេហ្គាស្មើនឹង real PDEI យើងវានោះចូលមកនេះអានេះត្រូវមាន x មួយទៀតណាជាជាត្រូវមានមេគុណ x ឆ្ងាយនេះខ្ញុំផ្លេច x បាច់ណាត្រូវមានជាប់មួយ x អូមេហ្គាជាកង់ស្កង់អញ្ចឹងយើងទៅសេបានព្រាមថាអឺអនុគមហ្នឹងគឺ C1 sin នេះឬ PLEI x បូកនឹង C2 cos ឬ t លើ ei អញ្ចឹងយើងមើល boundary ណាយើងមើល boundary boundary condition គឺលក្ខខណ្ឌ boundary វានៅពេល x ស្មើ0 mu ខ្ញុំស្មើ0ណាវាអត់អត់ផ្លាត់ទេ x ស្មើ l mu នេះក៏ស្មើ0វាអត់ទៅណាឃើញទេ អញ្ចឹងបើសិនជា x ស្មើ0 u នេះស្មើ0ត្រឹមត្រូវអញ្ចឹងគេជំនួស x ស្មើ l u ក៏ស្មើ0អឺ x ស្មើ0ចុះ x ស្មើ0 u នេះស្មើ0អញ្ចឹង x ស្មើ0សេនេះ0 0ណានាំឲ្យអីគេ0ស្មើនឹង c2 កុសកុស0អត់0នេះកុស0 1ហ៎កុស0ព្រោះនេះ0កុស0 1អញ្ចឹង C2 ស្មើ0ណាតម្រូវអញ្ចឹង boundary ណា boundary condition តម្រូវអញ្ចឹង x ស្មើ0 mu ស្មើ0 x ស្មើ l mu ស្មើ0ចាឥឡូវយើងអត់ដាក់ x ស្មើ l យើងដាក់ x ស្មើ0មកយើងឃើញ C2 ស្មើ0ហើយអញ្ចឹងសម័យកាលហ្នឹង C2 ស្មើ0ហើយសល់អីគេសល់ C1 នាំឲ្យ mu យើងគឺ0 C1 សេនីឬរបស់ E លើ E I X អញ្ចឹង C1 ជាមេគុណ1ណាអឺវាជាវាជាសមីការ sin ណា x ស្មើ0រហូតដល់ l បើសិនជាខ្ញុំដាក់ boundary មួយទៀត x ស្មើ l នាំឲ្យ mu ស្មើ0ខ្ញុំសេបានឲ្យគេ x ស្មើ l u ស្មើ0គឺ0ស្មើនឹង c1 ស៊ីនេះឬ p លើ ei គុណនឹង l ឃើញទេអញ្ចឹង c1 អាចស្មើ0តែលើកនេះយើងថា c1 មិនអាចស្មើ0បើ c1 ស្មើ0លែងមានន័យហើយណាបើ c1 ស្មើ0ទៀតលែងមានន័យហើយណាអត់ន័យអញ្ចឹង c1 ត្រូវតែខុសពី0 ទៅរបៀប0ហ្នឹងមានន័យទៀតអញ្ចឹង C1 ខុសពី0នាំឲ្យអីនាំឲ្យអាតួនេះស្មើ0វិញស៊ីមនេះឬ T លើ EI L ស្មើ0ស៊ីនស្អីគេស្មើ0ស៊ីន0ស្មើ0ស៊ីនផាយស្មើ0ស៊ីន2ផាយស្មើ0ស៊ីន3ផាយស្មើ0ស៊ីន4ផាយស្មើ0ត្រូវទេអញ្ចឹងនាំឲ្យតួខាងក្នុងនេះ EI P លើឬ EI គុណនឹង L ស្មើនឹង N ផាយដែល N 1 2 3 4ណាខ្ញុំអាចសេបញ្ជាក់តិចចម្លើយរបស់ខ្ញុំខ្ញុំសរសេរបានថាឬ P លើ EI គុណនឹង L ស្មើនឹង N ផាយដែល N ខ្ញុំ 1 2 3 4ចុចចុចចុចណា n ជាចំនួនគុណចំនួនគុណចឹងនាំឲ្យអីគេខ្ញុំរក p p ខ្ញុំត្រូវស្មើអី n ផាយលើ l ហើយអានេះត្រូវលើកវាជាការ៉េចឹង n ផាយលើ l លើកជាការ៉េហើយគុណនឹង ei ណា ចឹងខ្ញុំសរសេរបានថា p ហ្នឹងគឺ n ការ៉េ p ការ៉េ ei លើ l ការ៉េណា p អញ្ចឹងខ្ញុំហៅ p critical ដូចយើងនិយាយមិញអញ្ចឹងជាបន្ទុកដែលធំបំផុតហើយ n ជាចំនួនម៉ូតរបស់វាណា n ជាម៉ូតយើងហៅម៉ូតម៉ូតដូចម៉ូតម៉ូតដែលវាផ្្លាត់ ម៉ូតដែលអឺរូបរាង buckling របស់ buckling ស្អីគេម៉ូតទៀតហើយដល់ពេល n ស្មើ1គួបរបស់យើងវា buckling រៀងរៀងចាស់កូដ n ស្មើ1 n ស្មើ2 ណាបាក់កលីងពេលពេលពេលយើងសង្កត់បន្ទាត់យើងទប់ឆ្អឹងកណាវាមើលយើងសង្កត់ទៅយើងទប់អាកន្លែងកណានេះយើងឃើញវាផ្លាត់យ៉ាងណានឹង n ស្មើ2ចា n ស្មើ3 n ស្មើ3វាបង្កើតបាន3ដូចគ្នាណាបាក់កលីងវា យើងយកដៃទប់នេះមួយនេះមួយមើលវាបាក់កលីងចា ណា backlink វាមាន mode វាឃើញទេវាមាន n ស្មើ1 2 3 4អញ្ចឹង mathematics វាអត់ងាយកុហកយើងទេ n ការ៉េ p ការ៉េ ei ចែកនឹង l ការ៉េ l ជាប្រវែងរបស់ធ្នឹម l ជាប្រវែង l ណា n 1 2 3 4អញ្ចឹងគេឃើញថា n នៅលើភាគយោង n ស្មើ1 p critical ខ្ញុំ ស្មើនឹង2ការ៉េ EI ចែកនឹង L ការ៉េ N ស្មើ2 T critical ខ្ញុំស្មើនឹង4 EI អឺ4 T ការ៉េ EI លើ L ការ៉េចាអានេះអានេះជា P critical N ស្មើ1អញ្ចឹង P critical N ស្មើ2 P critical N ស្មើ2វាស្មើនឹង4ដង របស់ P critical N ស្មើ1 ណាស្មើ4ដងចា n ស្មើ3 3 3ដង9អឺ9 2ការ៉េ ei លើ l ការ៉េណាវាស្មើនឹង9ដងរបស់ e critical ដែល n ស្មើ1អញ្ចឹងជាទូទៅគេអត់ប្រើវាណា2 3 4គេអត់ប្រើតម្លៃព្រោះអីតម្លៃតូចបំផុតគឺអានេះអញ្ចឹង p critical បើសិនជាវាដល់កន្លែងហ្នឹងហើយវានឹងមានថ្នាំ សសរយើងនឹងផ្្លាត់រៀងអញ្ចឹងហើយបើសិនជាខ្ញុំចង់ឲ្យវាផ្្លាត់រៀងអញ្ចឹងតើមានអីទប់នៅនេះណាអញ្ចឹង P critical វាកើតឡើង4ដងដែលវាមិនអាចកើតឡើងអញ្ចឹងវាប្រកាសពីកើតដល់នេះមុនហើយលុះត្រាតែមានអីទប់នៅកណាលបានវាអាចកើតអញ្ចឹងណាដល់ពេលយើងសង្កត់បន្ទាត់យើងយកដៃទៅទប់នៅនៅនៅកណាលបន្ទាត់ទៅយើងឃើញបន្ទាត់យើងផ្្លាត់រៀងចាស់យើងទប់ពីកន្លែងហ្នឹងយើងឃើញបន្ទាត់យើងផ្្លាត់យ៉ាងអញ្ចឹងកម្លាំងសង្កត់ដែលកើតឡើងឲ្យវារៀងចេះនិងរៀងចេះ ខុសគ្នាណាយើងសាកយកដៃសង្កត់ទៅបាទនេះមានអារម្មណ៍ថាខ្សោយពេខ្ញុំខ្ញុំសង្កត់លើព្រមមកខ្ញុំឃើញពេខ្ញុំទូយឯងតែនេះរៀងខ្លាំងណារៀងរឹងអានេះហាត់តែខ្លាំងទៀតណាអញ្ចឹងដេញតទៀតអាច n ស្មើ4 n ស្មើ5ទៀតណា n ទៅ anon វាជាហូបជាងរបស់វាអញ្ចឹងគឺគេសន្មតយកតែ n ស្មើ1ណាតម្រោអញ្ចឹង p ខ្ញុំ critical អញ្ចឹង បើតម្រោផ្សេងផ្សេងដោយសារអីដោយសារតម្រោតាក់ទងនឹង boundary condition ដែលយើងកណនាមិញ x ស្មើ0 u ស្មើ0ណាបើសិនជា x ស្មើ0 u ស្មើ0 x ស្មើ l u អត់ស្មើ0គ្រឿងផ្សេងណាអញ្ចឹងយើងកណនាអាហ្នឹងក៏ដោយសារតែ boundary អញ្ចឹងណាណាហើយអឺនេះយើងឃើញថារូបមន្តហ្នឹងគឺលោក Leonardo លីអូណាអឺឡេ1757ណា300ឆ្នាំហើយជិត300ឆ្នាំមុនគាត់សរសេរបានជនជាតិស្វីសជាម៉ាតេម៉ាទិកអញ្ចឹងអឺឡេល្បីហើយណាអឺឡេតកូអឺឡេហ្នឹងអឺឡេនិយាយពី fluid អឺឡេ critical load សម័យកាលអឺឡេអឺស្វ័យគុណហាយសម័យកាលអឺស្វ័យគុណដក 2i ដក p ផាយ i ស្វ័យ អាហ្នឹងជា complex ណា early mathematics មិនតែម្នាក់ឯងច្រើនអ្នកដែលតកោ early គាត់ហ្នឹងល្បីណាខាង math ខាង math ចឹងដោយសារតែគាត់ជាអ្នកសរសេរមុនគេពេលខ្លះគេហៅថា early critical load ណាมันប្រកាសថា column ក៏បានយើង ថា column critical load ក៏បានយើងថា early critical load អឺសម័យកាលហ្នឹង ណាកើតចេញពី deflection ហ្នឹងបើយើងឃើញថា C2 ស្មើ0យើងសមីការយើងស្មើប៉ុណ្ណេះហើយបានយើងចាប់ដើមណា C1 អត់អាចស្មើ0ទេ C1 ស្មើ0មានន័យថាវាអត់មានន័យអញ្ចឹងពេលដែលខ្ញុំសរសេរសមីការនេះហើយ x ស្មើ0 u ស្មើ0ត្រូវ boundary របស់ខ្ញុំណាហើយអឺ C2 ជាអីជា maximum deflection ណាលេខ C2 ជាកន្លែងនេះពេលដែលខ្ញុំសង្កត់មកខ្ញុំឃើញ maximum deflection ខ្ញុំមកចាអានឹងជា C2 ហើយណាអញ្ចឹងសមីការនេះជាសមីការ mu អឺ noise maximum deflection ហ្នឹងគុណនឹងសិនីរបស់នេះនេះជាសមីការស៊ីនណាសមីការស៊ីនអញ្ចឹងដូចគ្នាបើសិនជា p វា2ដង maximum ខ្ញុំនៅកន្លែងនេះណានេះ n ស្មើ2 n ស្មើ3ហោហែទៅណា C1 គឺមេគុណ1គឺ maximum deflection អញ្ចឹងហើយបាននិយាយថា C1 អត់អាចស្មើ0ទេ C1 អត់ មិនអាចស្មើសូន្យបើវាផ្្លាត់ហើយហ្នឹងណាប្រតិការហ្នឹងវាផ្្លាត់ហើយបើសិនជា C មួយស្មើសូន្យមានន័យថាវាអត់មាន mu នឹងកើតឡើងទេតែអញ្ចឹងវាអត់ផ្្លាត់សោះអញ្ចឹងវាអត់មានន័យនៅក្នុងសម័យការកំហូចត្រង់ទ្រាយហ្នឹងឯងអញ្ចឹង C 1គឺអានេះ mu max តែបន្ទាប់មកយើងមើលតទៀតយើងសរសេរនេះជាកម្លាំង អានេះជាកម្លាំងណាហើយយើងបានតាមអាសាមសិនរបស់យើងគឺសសសកត់ចំអញ្ចឹងបើសិនជាខ្ញុំរក P critical ឃើញខ្ញុំក៏អាចរក sigma critical បានដែរព្រោះ sigma គឺ P លើ A អញ្ចឹងហ៎ P លើ A ជាផ្ទៃរបស់សសរអញ្ចឹងខ្ញុំគ្រាន់តែសរសេរមកខ្ញុំយកអា n ស្មើ1មកនិយាយរហូតខ្ញុំអាចសរសេរវាថាម៉េចខ្ញុំយក P critical ខ្ញុំចែកនឹង A ទៅអញ្ចឹងខ្ញុំសរសេរបាន2 e i l ការ៉េ a ណាខ្ញុំសរសេរជាសិក្មាវិញហេតុអីព្រោះកង់ត្រាំងជាសិក្មាណាជា stress ហើយភាពធន់គឺគេយកសិក្មាមកនិយាយភាពធន់ប្រហែលមេហ្គាប៉ាស្កាល់ហ្នឹងគឺសិក្មាចឹងហើយគេប្រើសិក្មាខ្ញុំគ្រាន់តែចែកមុខកាត់ទៅបានហើយព្រោះវាសែនកម្លាំងរបស់វានៅផ្ចិតណានៅ center វាអញ្ចឹងយើងចែកនៅមុខកាត់មកវាអត់មានមុំម៉ងអត់មានអីវាអត់មានបង្កើតជាកង់ត្រាំង ផ្សេងទៀតទេយើងស្រួលបន្តិចណាអឺគេបង្កើតមេគុណអញ្ចឹងគេចង់ស្រួលអឺមកកាត់នឹងបន្តិចគឺតកតងនឹង L ការ៉េ A ហើយនឹង A គេយកមេគុណមួយតាំងដោយ A ស្មើនឹងរឹសរបស់ I លើ A I គឺម៉ែត្រស្វ័យគុណ4 A គឺម៉ែត្រការ៉េពាក់រឹសឲ្យវាទៅសល់ម៉ែត្រ ចឹងអាហ្នឹងគឺគិតຂະຫນាតនេះជាម៉ែត្រចឹងគេហៅ radius of gyration អឺ radius of gyration ហៅ radius of gyration ខ្មែរយើងហៅកម្មកំដឹងមិនមែនកម្មកំណោទេណាវាមិនមែន curvature ទេវា radius of gyration ជាមេគុណមួយណាយើងគិតថាវាជាមេគុណមួយទៅត្រូវហើយអញ្ចឹងយើងមើលមកអានេះ i លើ a ខ្ញុំសរសេរបានមួយទៀត1 i ការ៉េ e លើ l អានេះ i លើ a វាត្រូវស្មើនឹង a ការ៉េហើយតែព្រោះ a ការ៉េទៅបាន i លើ a ណាហ្នឹងយើងហៅ radius of gyration បន្ទាប់មកយើងសម្រួលអាហ្នឹងទៀត2ការ៉េលើគុណនឹង e អានេះ l ហើយចែកនឹង a លើកជាការ៉េទៀតអញ្ចឹងអា l ចែកនឹង a លើកជាការ៉េ l ចែកនឹង a មិនអត់ຂະນາດអត់ຂະນາດអាលីងណាលើកជាការ៉េទៀតអញ្ចឹងຂະນາດរបស់ sigma ខ្ញុំសល់តែ e ឯណាគឺ megapascal ដូចគ្នាណាគិតជា pascal newton ក្នុង1ម៉ែត្រការ៉េព្រោះនេះអត់ຂະນາດហើយ l air អត់ຂະນາດបាត់អញ្ចឹងគេហៅឈ្មោះវាមួយទៀតណា l ចែកនឹង air គេហៅវាថា slenderness ratio slenderness ratio ណាវាជាផលធៀបឯ slenderness អញ្ចឹងនេះជាមេគុណថ្មីដែលគេសរសេរមួយ slenderness ratio មួយទៀតជា radius of gyration ណាខ្ញុំយក L ប្រវែងចែកនឹង air មកណាខុសគ្នាមិន air គឺតំណាងឲ្យមុខកាត់យើងធំណាបើសិនជា air យើងធំវាកម្មាប់ L យើងវែង វាវែងណាវាធ្វើឲ្យ slender វាធំឃើញហើយអញ្ចឹងបានគេបង្កើត L ចែកនឹង A អានេះ L វាវែងយើងផលធៀបណាដូចយើងនិយាយមិញថាបើសិនជាវាវែងវានឹងងាយនឹងភ្លាត់តែបើសិនជាវាកម្មាស់វានឹងមិនងាយភ្លាត់អញ្ចឹងវាជាផលធៀបអាពីរហ្នឹងរវាងវែងហើយនឹងវាធំប៉ុណ្ណា A វាតាក់ទងនឹង I លើ A អញ្ចឹងបើសិនជាវារឹងមកកាត់យើងធំ A វាធំហើយ A វាធំ slenderness ratio យើងតូចហើយណា ដល់ slenderness ratio យើងធំវាងាយនឹងភ្លាស់ណាដែលយើងមើលវាមាននៅក្នុងភាគបែកភាគបែកបើសិនជាវាធំ sigma យើងតូចណា sigma critical គឺតំណាងឲ្យកង់ត្រាំងមួយដែលធ្វើឲ្យវាភ្លាត់អញ្ចឹងបើសិនជាអានេះធំ sigma យើងតូចបើសិនជាអានេះតូច sigma យើងធំ sigma យើងធំមានន័យថាសសរហ្នឹងអត់ងាយភ្លាត់អញ្ចឹងសសរយើងអត់ងាយភ្លាត់ទេព្រោះ sigma យើងធំហ្នឹង អញ្ចឹងយើងគូនៅក្នុងតារាងអឺភាពធន់សរសេរសម័យកាលបន្តិចសិន sigma critical វាស្មើនឹង2ការ៉េ e ចែកនឹង l l លើជាការ៉េណាអញ្ចឹងបើសិនជាខ្ញុំបង្កើតអយ៉ាក្រាមមួយមាន l l ជាបណ្ដាក់ដេក sigma នៅនេះ ចឹងអានេះគឺដូចសម័យការកងស្តង់ចែកនឹងអិចការ៉េចឹងណាចឹងបើវាចែកនឹងអិចការ៉េវាត្រូវចោះជារបៀប e parabolic ញ៉េះចោះមហោ0ឥឡូវ air កាន់តែធំវាកាន់តែតូចហើយណាចឹងអានេះជាយ៉ាក្រាម sigma ស្មើនឹង2ការ៉េ e លើ l ចែកនឹង air លើជាការ៉េតែយើងមើលលេខរបស់វា វាពេលដែលសិក្មាខ្ញុំចាប់ផ្ដើមអានេះចាប់ផ្ដើមខិតទៅរហូតសូនអានេះរត់ទៅរហូតណនណាអានេះធំហ៎រត់ទៅរហូតណនអញ្ចឹងវាជាសម័យកាលមិនតាន់មួយ នៅក្នុងម៉ាតេយោ1ម៉ាតេយោ1យើងមានភាពធន់មួយសិក្មារបស់ strength មានន័យថាសិក្មាឧទាហរណ៍ថាបោះបេតុង30មេហ្គាប៉ាស្កាល់ឬបោះឈើឬបោះដែកណាអញ្ចឹងយើង មានភាពធន់នេះមួយ អានេះជា strength strength គឺច្បាស់ណារបស់ហ្នឹងអាចធំជាងហ្នឹងទេណាមិនអាចអឺឈប់សេខកត្រូវសេនៅលើណា sigma strength នៅនេះណាអ strength នៅនេះអឺ strength ណាមិននៅក្រោមនេះណានេះជាជា alert a ហើយអញ្ចឹង strength ខ្ញុំនៅនេះណាត្រូវ strength ខ្ញុំនៅនេះចានេះមែនទេណាអានេះជា alert a អញ្ចឹងកន្លែងនេះជាជា alert a របស់វា ខ្ញុំមាន strength ឧទាហរណ៍ថា strength យើងស្មើ30 MPa យើងច្បាស់ហើយបើសម្ភារៈយើងមិនអាចធំជាងនឹងហើយអាចតូចជាងនឹងអញ្ចឹង L លើ A របស់វាល្មមវាប្រសពនៅកន្លែងនេះណាយើងទៅសេ L លើ A មកយើងឃើញវាប្រសពនៅនឹងអញ្ចឹងយើងព្យាយាមធ្វើម៉េចឲ្យវានៅ zone នេះតើព្រោះតារាងនេះជាតារាង backling បើសិនជាវាផត់ L លើ A ខ្ញុំធំម្ដងនេះ យើងត្រូវច្បាស់ថាកងត្រាំងយើងអត់អាចឡើងមិននេះទេណាកងត្រាំងយើងត្រូវបានហុំដោយអនេះមួយណាវាអាចនៅក្រោមនេះវាអាចនៅក្រោមនេះបានព្រោះនេះជាភាពធន់វាណាអានេះជាភាពធន់ strength ហើយអានេះជា buckling អានេះជា buckling អញ្ចឹងយើងគូអញ្ចឹងយើងអាចយល់ថាដោយរបៀបសម័យកាលពីរប្រសពគ្នាណាសម័យកាលនេះមួយសម័យកាលនេះមួយប្រសពគ្នាអញ្ចឹងកង់ត្រាំងរបស់ខ្ញុំ អាចនៅក្រោមហ្នឹងណាអាចនៅក្រោមលំហនេះបានវាអាចនៅលើហើយវាអាចនៅក្រោមខាងក្រោមនេះបានអញ្ចឹងនៅពេល L air ខ្ញុំធំជាងអាហ្នឹងយើងខាត L air មកដល់នេះយើងខាតហើយឃើញព្រោះវា buckling វានឹងដួលវានឹងខ្សោយយើងមើលភាពធន់របស់យើងខ្សោយទូទៅទូទៅតែបើសិនជា L air យើងតូចជាងអានេះក៏អត់មានន័យដែរព្រោះវានឹងបែកនៅត្រឹមហ្នឹងដែរណា ចឹងយើងយក alert A ឲ្យស្មើប៉ុណ្ណឹងគឺល្អអាហ្នឹងជាទ្រឹស្ដីជាទ្រឹស្ដីបើសិនជាការអនុវត្តមែនតើវាមិនមែនប៉ុណ្ណឹងទេព្រោះវាមាន eccentricity ឯផ្សេងផ្សេងទៀតណាវាមិនមែន100% perfectly vertical ដូចយើងនិយាយមិញទេហើយ material យើងក៏មិនមែន almost and សតដែរវាមានលាយអញ្ចឹងអានេះគ្រាន់តែជាទ្រឹស្ដីឯចង់ថា alert air នៅកន្លែងនេះគឺវាកំណត់ strength របស់វា ណាបើធំជាងហ្នឹងទៅយើងខានដោយសារវា backling backling នឹងកើតឡើងអញ្ចឹងកន្លែងនេះគឺវានឹងបែកដោយសារ backling អឺណាកន្លែងនេះវានឹង strength ណាវានឹងបែកព្រោះ strength យើង limit វាហើយភាពធន់របស់យើងលើសហ្នឹងគឺភាពធន់យើងបែកហើយ អញ្ចឹងគេមានការពិសោធន៍ណារបស់ផ្សេងផ្សេងឧទាហរណ៍ដែកនេះអញ្ចឹងយើងមើលបើសិនជាដែកព្រោះ e យើងផ្សេងគ្នាអញ្ចឹងហ៎ព្រោះនេះអឺយ៉ាក្រាមនេះគឺ2ការ៉េ e ចែកនឹង l លើ r ណា l លើ r លើជាការ៉េទៀតអញ្ចឹង វានៅនេះបើអលុយមីញ៉ូមវានៅក្រោមណា E វាអត់ដូចគ្នាអញ្ចឹងបើអលុយមីញ៉ូម sigma strength របស់វាគឺ186នៅអានេះចឹងបោះដែកឧទាហរណ៍នេះ250គឺនៅអានេះណាអញ្ចឹងយើងមើលនៃបោះលុយមីញោម LR របស់ខ្ញុំគឺនៅត្រឹមតែ60.5ឯងណាយើងអាចរកឃើញ ឲ្យតែគេប្រាប់ body elastic គេប្រាប់អឺអឺមកហើយគេប្រាប់ sigma ខ្ញុំមកយើងអាចរកឃើញលើ r វា60.5តែបើបកដែក89ណាលេខ89អត់មានຂະຫນាតចានេះជា l r របស់អឺដែករបស់ steel steel នេះរបស់អលុយមីញ៉ូមអលុយមីញ៉ូមអាឡយណាអញ្ចឹងយ៉ាក្រាមនេះ ដូចយើងនិយាយមិញអញ្ចឹងណាយើងអាចកំណត់រាល់តម្លៃនេះ L លើ R នេះថា L ជាប្រវែងសសរណាថាសសរខ្ញុំគួរតែធ្វើវែងប៉ុណ្ណាហើយទំហំវាមិនអាយចែកនឹង A ហ្នឹងណានៅពេលដែលរបស់ផ្សេងផ្សេងគ្នាអញ្ចឹងយើងឃើញថាតម្លៃនេះយើងអាចរកវាឃើញឯណាយើងដាក់សិង្មាទៅយើងអាចរក L លើ R នេះឃើញអឺយើងមើលឧទាហរណ៍សាកធ្វើឧទាហរណ៍ទៅ ហើយនឹងតម្រូវប្រភេទផ្សេងណាយើងនឹងបន្តតម្រូវប្រភេទផ្សេង